នោះថ្នាក់របស់ពូឯងចាប់លោកនេះចូលថ្នាក់ឲ្យលឿនណាខំដាក់ខ្ញុំមកតាំងពីម៉ោង5ចាចុងក្រោយយូរតារាហ្នឹងមកបងស្រីគ្មានស្អីបងជិះមករៀនហ្នឹងដើររាល់ថ្ងៃបងកាពិតចេញពីរៀនល្ងាចហ្នឹងខ្ញុំចង់ហូប hamburger ថ្ងៃហ្នឹងឯងខុសកំណត់ខ្ញុំបងឯងដឹងអត់ខ្ញុំហ៊ានអត់បានទេបើសិនជាខ្ញុំហ៊ានណាអូខ្ញុំអត់មានអីញ៉ាំទេហើយមិនមិនជាឯងមិនទៅនៅផ្ទះជាមួយមីងឯងទៅមិនត្រឹមប៉ុណ្ណឹងណាសង្កាត់នេះក៏គេបានឧបត្ថម្ភឲ្យឯងដែរហេតុអីក៏ឯងមិនព្រមទទួលការជួយរបស់គេតែដែលពួកខ្ញុំរស់នៅរងៃណា